អស់ពីហូបស្បែកជើង ពេលនេះជីនស៊ូងាកមកហូបថ្លើមជ្រូកឆៅវិញម្ដង ផ្ទុះការចាប់អារម្មណ៍ជាថ្មីស្ត្រីខ្មែរម្នាក់ដែល តែងតែថតសម្ដែង ហូបរបស់ប្លែកៗដ៏មិនធម្មតាបានធ្វើឲ្យល្បីកក្រើករហូតដល់កាសែតថៃចុះផ្សាយរៀបរាប់ទាំងហួសចិត្តចំពោះទង្វើសម្ដែងស៊ីស្បែកជើងជ្រលក់អំបិលម្ទេសរបស់ស្ត្រីរូបនេះ។ ពិតណាស់ជាមួយសកម្មភាពសម្ដែងហូបស្បែកជើងជ្រលក់អំបិលមកទេព្រោះតែដើម្បីចង់បានវីយូរកលុយនេះ បានធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនិងអាប់អោនដល់ប្រទេសជាតិជាខ្លាំងព្រោះថាមិនគួរណាមានជនជាតិខ្មែរយក ស្បែកជើងពាក់ដើរនឹងដីមកសម្ដែងហូបបែបនេះនៅឡើយចំពោះរឿងផ្ទុះកក្រើកនេះ បានធ្វើឲ្យលោកជំទាវហ៊ុនស៊ីណាតអត់ទ្រាំពុំបានលោកជំទាវក៏បានចេញវីដេអូនិយាយចំចំ និងស្នើឲ្យក្រសួងពាក់ព័ន្ធចាត់វិធានការហៅនាងញ៉ាំស្បែកជើង ដែលមានកេណនី Facebook ឈ្មោះជីនស៊ូយកមកដុសក្អែលម្ដងយ៉ាងណាមិញក្រោយពីធ្វើវីដេអូបរិភោគស្បែកជើងរួចទទួលបានការចាប់អារម្មណ៍ខ្លាំងពេលនេះជីនស៊ូបានធ្វើការបរិភោគថ្លើមជ្រូកឆៅជ្រលក់ជាមួយអំបិលម្ទេសវិញម្ដងយ៉ាងទំនងតែម្ដង ធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង។ រហូត មានការแชร์ចែករំលែកជាច្រើនផងដែរគួរបញ្ជាក់ថាក្នុងវីដេអូនោះជីនស៊ូក៏បានផ្ដាំទៅកាន់បងប្អូនបែបនេះដែរថាខ្លួនធ្វើវីដេអូនេះដើម្បីឲ្យបងប្អូនទស្សនាប្លែកអារម្មណ៍ប្លែកភ្នែកតែម្ដងទៀតសោតបងប្អូនសូមកុំធ្វើការបរិភោគដូចនាងអីគួរណាស់យកទៅចំអិនសិនចាំបរិភោគដើម្បី មានរសជាតិឆ្ងាញ់និងសុខភាពល្អផងដែរ ហើយសូមបងប្អូនកុំប្រកាន់ បើ មានខុសត្រង់ចំណុចណាមួយព្រោះនេះគ្រាន់តែជាវីដេអូដែលធ្វើឡើង ចង់ឲ្យបងប្អូនបានទស្សនាអ្វី ដែលប្លែកៗតែប៉ុណ្ណោះសូមអភ័យទោសផង ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ